Let's go. 3ឆ្នាំបងចាំចំឡើយទ្រង់ព្រះស្រំចាំស្គាល់អូនណាយខ្វល់ឲ្យចូលស្ដីបងគេញោកខ្នើយបង ថាអូនមានប្តីយេយយ no way no way ទឹកចិត្តមិនឈ្នះទឹកលុយយេយយបងតាមមិនទាន់ទេ មួយម៉ាត់កូនមិនប្រាប់ហេតុអីស្ងាត់ស្ងាត់ជាមួយគេនេះក៏ប្រាប់ឲ្យបងចាំបងមិនយល់ទេអូនយល់ទេមិនដេចក៏អូនធ្វើបែបនេះលក់បងបែបនេះពី3ឆ្នាំនេះតស៊ូបែកខ្ទិះឬគិតថាបងជា burger អូន extra ដូចឈីឬគិតថាបងជា fake account not verify សញ្ញាគ្រីសឬមួយអូនគិតបែបនេះលេងបងបែបនេះ អត់អីទេអូនចាំមកទៅវិញគិត plan B ឬមួយអូនគិតបែបនេះ លេងបងបែបនេះ ឬមួយអូនគិតបែបនេះ លេងបងបែបនេះមិនន័យទេអូនក៏ប៉ុន្តែវាអីជាចាំមួយផ្លាតែលើនេះដល់ចូលឆ្នាំថ្មីឆ្នាំនេះចង់រមមកមុំពេកគេសួរថៃខ្ញុំក៏ប្រាប់ទៅវិញ ថាខ្ញុំអីដែរតែមិនន័យ Let's go ដីឆ្នាំបងចាំចំឡើយទ្រង់ព្រះស្រាំចាំស្គាល់អូនណាខ្វល់ឲ្យចូលស្ដីបងគេញោកខ្នើយព្រំព្រំព្រំតែអូនទៀនហើយពី3ឆ្នាំបងចាំចំឡើយទ្រង់ព្រះស្រាំចាំស្គាល់អូនណាខ្វល់ឲ្យចូលស្ដីបងគេញោកខ្នើយអូនឲ្យបងនេះ switching lane ដូចទៅដើមមែនតើអូនឲ្យបងឈឺចាប់រៀមនឹងស្លៀកខោដូច Superman ស្នេហាធ្វើឲ្យខ្ញុំខ្វាក់បេះដូងឌុកដាក់ឌុកដាក់ ចង់តាក់ចង់អូចង់អាពេលអូនប្រាប់ថាសុំធ្វើពួកម៉ាក់ខ្ញុំថា no no នាំរាសីដា Let me back with the brand new me ទៅរកឃើញសារធាតុគីមីចាប់តាមភ្លេងបលូស៊ី So hot so hot spicy spicy ធម្មតាធម្មតា low key low key ធម្មតានៅណាគេ walk on me ចង់ជន់លើមីដូចជន់លើមីនមកជន់លើមីនលេងបានស៊ីមី I just wanna talk my shit ប្រហែលឆ្នាំនេះ I did it no more bullshit ធ្វើរឿងច្រើនអ្នកមិនដែលធ្វើខ្ញុំមើលរឿងច្រើនអ្នកមិនដែល did it I just wanna do my thing ចង់លេងគេខ្ញុំលេងលេង game song ព្រេងខ្ញុំមិនចេះលេងលេងលេងពេលខ្ញុំថាគឺខ្ញុំធ្វើ man plan កាចោលໄວដល់ប្រយោជន៍ មិនឲ្យឈ្មោះខ្ញុំមកសោចពួកសពខ្ញុំមិនក៏បោកវាដូចខ្មោចពួកញៀមខ្ញុំរងចាំតែបាយខ្លោចអត់មានពេលឲ្យទេ bitch I born this way ពេលដែលលុយចូលក៏ចប់គ្នាទូអត់អូខេក៏អូខេអូខេក៏អូខេទូអត់អូខេក៏អូខេ